ហូរមិនចេញដាច់ឲ្យខ្ញុំមិនភ្លេចអនុស្សាវរីយ៍ស្ទឹងសែនតែមួយមិនដែលមានពីរស្ទឹងសែនប៉ារីក៏មិន នឹងភ្នំសន្ទុកជុំរកជុំរកវាលស្រូវវាលស្រែស្ទឹងសែនហូកាត់ររដីខែដីចំ យស្ទឹងសែនស្រុកខ្មែរខ្ញុំយំឥតលហាយចង់ឃើញអ្នកណាស់មេឃអើយគុំយប់ឆាប់ភ្លឺស្រឡះឲ្យខ្ញុំសងទះនៅមាត់ស្ទឹង សប្បាយមែនពិតតែពុំដូចចិត្តដែលខ្ញុំប្រាថ្នាខ្ញុំចង់រួមរស់ឲ្យស្គាល់ នាងហូអត់ឈប់ខ្ញុំយំរលយប់ចង់ឃើញនាងណាស់មេឃអើយគុំយប់ឆាប់ភ្លឺស្រឡាំងអើយខ្ញុំសងទាំងនៅមាត់សឹងសែន ខ្ញុំស្លាប់សូមយកទៅកប់អោយខ្លាយជាសពនៅមាត់ស្ទឹងសែនទឹកដីដែលខ្ញុំស្រឡាញ់មែនតើគឺដងស្ ដីដែលខ្ញុំស្រឡាញ់មែនតើគឺដងស្ទឹងសែនដ៏សុខសាន្តអើយ